មានដែលឆ្លោះកាញ់ចំមើលខ្លួនឯងទេថាឯងនឹងគេខុសឆ្ងាយដូចមេឃនឹងដីត្រឹមជាកូនកសិករក្រក្រីដឹកមិនប្រមាថខ្លួនអូននៃសែនឆ្ងាយឆ្ងាយផុតពីហត្ថាបងគ្មានវាសនា ក្រីមាននិស័យបានក្បែរអូ